កណែឆ្ងល់ពាក្យថាក្បត់ជាតិពាក្យនេះរៀងធ្ងន់បន្តិចហើយព្រះអង្គប៉ុន្តែសូមព្រះអង្គជួយបកស្រាយពន្យល់ផងព្រះអង្គមកទល់ពេលនេះករណីមើលទៅខ្មែរយើងកាន់តែហោចទៅហោចទៅ ហើយតើមានវិធីណាទើបអាចស្រោចស្រង់មកវិញបានទៅព្រះអង្គមានវិធីទេក្បាត់ជាតិវានិយមន័យវាឲ្យមិនមិនស្មើគ្នាទេពាក្យថាក្បាត់ជាតិហ្នឹង ស្រេចលើគេថាកម្រិតប៉ុណ្ណាហៅថាក្បត់ជាតិអីចឹងណាអឺពាក់ព័ន្ធនឹងអំពើណាមួយដែលវានាំគ្រោះដល់ជាតិហ្នឹងហើយប៉ុន្តែពាក្យថាស្រោចស្រង់សង្គមហ្នឹងបើយើងមើល ទម្រង់ធំតែម្ដងយើងមានអារម្មណ៍ថាហត់ហើយអស់សង្ឃឹមហើយឃើញតែมันអាចទៅរួចយើងយើងត្រូវសិក្សាថាតើសង្គមនោះវាផ្គុំឡើងពីអ្វីខ្លះហ្នឹងហើយ យើងទៅវល់រាល់វត្ថុផ្គុំរបស់វាណាហើយកត្តាអីដែលធ្វើឲ្យវា down ឲ្យវាថមថយទៅហ្នឹងដូចថ្មធ្លាប់និយាយនៅកូរ៉េអញ្ចឹងថាដើម្បីរំកិលកូនភ្នំមួយបានកូនភ្នំតូចមួយឲ្យវាខិតមនុស្សយើងអាចរំកិលភ្នំបាន នំតូចល្មមបាច់ហនុមានទេយើងក៏អាចអង្គលបានដែរប៉ុន្តែគុំលើកម្ដងទាំងអស់អញ្ចឹងបើលើកម្ដងទាំងអស់គំថាលើកយើងម្នាក់100អ្នកក៏លើរួចដែរប៉ុន្តែបើសិនជាយើងលើកម្ដងថ្មម្ដុំដែលល្មមនឹងកម្លាំងរបស់យើងណា ហ្នឹងហើយគង់តែមកលបានទេណាហើយបើយើងចេះបបួលគេបបួលឯងទៀតឲ្យគេមកជួយលើកក៏មិនបាច់លើកម្ដងទាំងអស់ទេឲ្យលើកម្ដុំដូចតែយើងចឹងដែរយូរទៅភ្នំនឹងនឹងអាចផ្លាស់ទីកន្លែងបានយើងមើលកឌីអញ្ចឹងសាងដំបូកកណ្ឌៀមួយគឺក្រៀមដែលមកគិតថាចង់លើកដំបូក មកបាក់ទាំងដុំអញ្ចឹងឯងអញ្ចឹងនៅពេលណាដែលយើងមើលសង្គមទាំងមូលអានឹងយើងមើលចោលប៉ុន្តែត្រូវតែមើលប្រភពថាវាពុកតណាហើយវាដួលវាអន្តណាបានវាដួលអញ្ចឹងប្រជាពលរដ្ឋយើងសុទ្ធតែជាកោសិការបស់សង្គមហ្នឹងហើយប្រហែលថ្ងៃនេះមើលអាត្មាមើល គ្រោះថ្នាក់ចរាចរណ៍ច្រើនឃើញបនអុំទូកនេះតិចលឿននេះតិចលឿននោះជិះទៅបុកឡានទៅចឹងតានឹងអាយុជីវិតទាំងអស់គ្នានឹងសិតតែជាកោសិការបស់សង្គមទាំងអស់ប៉ុន្តែបើយើងប្រហែសតាំងពីអាយុជីវិតរបស់យើងម្នាក់ម្នាក់យើងអត់ ទាំងខ្វល់មានន័យថាយើងអត់ខ្វល់រឿងធំដុំតទៅទៀតកើតទេ ការមិនគោរពច្បាប់ចរាចរណ៍អីជាដើមហ្នឹងអាហ្នឹងសើប្រហែសតែម៉ាំងទៅបើមិនស្លាប់ទេក៏ខ្លាយជាអ្នកលបួសដែរហើយទៅលបួសហើយទៅកសាងសង្គមអីចេញអញ្ចឹងបើគ្រាន់តែច្បាប់ចរាចរណ៍ខ្លួនយើងម្នាក់ណាយើងគោរពអត់កើតទេអីធ្លាប់ដើរបរទេសខ្លះអីខ្លះតាំងនិយាយដើមអូស្រុកគេនឹងវាល្អណាស់ចេញចេញចេញស្រុកយើងមិនគោរពសោះ កុំបដូចតែគេរៀបយូរហើយអាហ្នឹងវាទៅជារបត់ចឹងចុះទៅរៀបស្រុកយើងរៀបម៉េចថាកុំរៀបគេរៀបខ្លួនយើងម្នាក់ម្នាក់ហ្នឹងដែលដឹងហ្នឹងរៀបខ្លួនយើងចេញពីហ្នឹងទៅទៅរៀបខ្លួនយើងម្នាក់ម្នាក់ហ្នឹងរៀបពីខ្លួនយើងម្នាក់ម្នាក់ហ្នឹងហើយឥឡូវយើងមើលតាបាយយមុខអីចឹងដែរ ហ្នឹងក៏ជាផ្នែកធ្វើឲ្យស្រុកទេសយ៉ាប់ដែរគេដល់ណាអស់ហើយដូចវៀតណាមអីគេធ្វើឡានអីណាអាចហោះបានទៀតដែរយើងនេះថ្មនិយាយត្រឹមប្រជាជនយើងនោះយើងមានកំហុសហើយមានមិនអត់កំហុសទេមិនបាច់បន្ទោសនរណាទេ សូតែយើងកំពុងតែធ្វើឲ្យគ្រួសារយើងនឹងកើតទុកអញ្ញាអញ្ញៃពេញតែគ្រួសារយើងហ្នឹងយើងមានកំហុសឯងមានលបែងអបាយយមុខសពគ្រប់លបែងភ្នល់លបែងស៊ីសងអីទាំងអស់ហ្នឹងណាសុថាតើយើងទាំងអស់គ្នាមានចំណែកខុសឯងមានមានណា ជាប្រជាជនក៏ប្រជាជនទៅ ជាអ្នកបួសក៏អ្នកបួសទៅអត់រៀនធម៌វិន័យខ្លួនឯងឲ្យបានល្អមានចំណែកខុសឯក្នុងសង្គមនោះថាមានគ្រាន់តែមកក្នុងសាសនាខ្លួនឯងធ្វើមិនល្អប៉ុណ្ណោះវាទោះលើយើងក៏លេខមកមើលថាខ្លួនយើងត្រូវធ្វើអីម្នាក់ម្នាក់ហ្នឹងណា មានគំនិតជាតិចេះល្អហើយប៉ុន្តែថ្លាចង់ឲ្យយើងទាំងអស់គ្នានោះទៅមើលអាធំហត់ក៏លេចថាអញត្រូវធ្វើអីឃើញរឿងដែលត្រូវធ្វើនៅពេលយើងកសាងខ្លួនយើងម្នាក់ឲ្យខ្លាំងណាយើងក៏ជាទីពឹងរបស់អ្នកជុំវិញយើងជាមេស្រោបមួយទាញមនុស្សនៅជុំវិញយើងឲ្យទៅតាមគោលគំនិតណាមួយដែលយើង ថាល្អសម្រាប់សង្គមជាតិហ្នឹង ហ្នឹងហើយអាហ្នឹងវាតតែចេញពីយើងម្នាក់ម្នាក់ហ្នឹងម្នាក់ម្នាក់ទាំងអស់គ្នាហ្នឹងដើមឈើមួយដើមមិនមែនជាព្រៃទេដំណាំមួយដើមក៏មិនមែនចំការដែរ ប៉ុន្តែដំណាំដែលលូតលាស់រៀងរៀងគល់វាគ្រប់ដើមគ្រប់ដើមហ្នឹងវាធ្វើឲ្យคล้ายជាចំការមួយដ៏ស្រស់ស្អាតគុំគិតថាការពង្រឹងខ្លួនឯងម្នាក់ម្នាក់ហ្នឹងมันមានប្រយោជន៍ដល់ជាតិគុំគិតចឹងមិនទល់អញលះបងគ្រួសារទៅគិតតែជាតិហ្នឹងបានឈ្មោះថាហៅជាតិមិនមែនទេមិនចឹងទេ អានឹងជួនកាលជាប់នឹងកិត្តិយសជាប់គេឈ្មោះថាអញជាអ្នកខ្លាំងហានអញជាអ្នកគិតជាតិវាជាប់នឹងអាហ្នឹងមែនតើទៅខាន់ធ្វើជាឪពុកល្អម្នាក់គ្រាន់ធ្វើជាប្តីល្អម្នាក់ក៏ជាចំណែកមួយនៃការគិតជាតិនឹងដែរជាតិមិនខ្វល់មួយយើងឆ្លោះគ្នាកាប់គ្នាបែកក្បាលនឹងទេឃើញទេតើសង្គមយើងអញ្ញាអញ្ញៃស្អីទៅអាខិនរឿងប្តីប្រពន្ធរវល់ដល់គេដែរហ្នឹងឃើញទេ សួរថាអេរឿងប្តីប្រពន្ធខ្ញុំថាចារវល់ដល់ប៉លិសដល់អីនោះស្អីគេមិនមករំខានគេហ្នឹងហើយមាគារបស់ព្រះបរមគ្រូគឺកសាងមនុស្សឲ្យមាន របៀបវិន័យរៀងរៀងខ្លួនរបៀបវិន័យរៀងរៀងខ្លួនមិនខុសពីយើងបើកឡានតាមផ្លូវទេ មើលផ្លូវឲ្យគេមិនមែនជាវិស័យរបស់យើងទេ វិស័យរបស់យើងគឺត្រូវមើលភ្លើងមើលផ្លាកនឹងមើលជាកូតឡានមើលហ្វ្រាំងមើលទឹកគឺថាប្រយ័ត្នឡានយើងហ្នឹងហើយសួរថាអូប្រយ័ត្នតែឡានយើងអាណាងាប់ងាប់ទៅថាអត់ទេមកដោយសារតែយើងមើលឡានយើងឲ្យល្អហ្នឹងហើយវាមិនរេចកូតទៅបុកគេបុកឯងអត់គេនោះក៏គិតចឹងដែរទៅ ទៅជាចរាចរតាមលូវវាត្រង់ភ្លឹងទាំងអស់គ្នាចឹងទៅវាទៅពីម្នាក់ម្នាក់ចឹងទៅពីម្នាក់ម្នាក់ ចំណុចចាប់ផ្ដើមបងសួរថាមានទេមានវិធីថាមានត្រូវយើងទាំងអស់គ្នានឹងចាប់ផ្ដើម ពីខ្លួនយើងនឹងធ្វើខ្លួនយើងជាមនុស្សល្អម្នាក់ធ្វើជាមនុស្សរឹងមាំម្នាក់មែនតែខណៈថែរក្សាសុខភាពយើងម្នាក់ឲ្យល្អឈ្មោះជួយជាតិបាទមកថាចឹងហ្នឹងព្រោះបើយើងឈឺយើងទៅធ្វើការកើតអត់ទេបន្ទុកគេបន្ទុកឯង ថែរក្សាសុខភាព ធ្វើដំណើររក្សាសុវត្ថិភាពគុំច្រឡឹមគុំច្រឡំខាំអីគោរពសិទ្ធិក្នុងការបើកបោះគិតជានឹងតាំងពីអាកាយចរិតនឹងឡើងទៅព្រោះនៅពេលគ្រោះថ្នាក់យើងម្នាក់វាចង្រៃដល់គេដល់ឯងមិនទៅបងប្អូនមិនកើតទុកទេប៉ុន្តែរឿងកើតឡើងដោយយថាហេតុឯអានឹងយើងហាមមិនឈ្នះហើយប៉ុន្តែចិត្តចង់និយាយថា ចិត្តគ្រាន់តែយើងទៅនោះ គាត់ទៅធ្វើដំណើរតាមផ្លូវទី1រសារជីវិតនឹងឲ្យល្អមិនលឿនហួសប្រមាណខ្លាចប៉ះពៀដល់អ្នកដតីព្រោះអីតែខ្លាចជាអ្នកស្លាប់បដ ôi វាមិនអីទេខ្លាចជាអ្នកលបួសសួរតែរវល់មកផ្ទះយេចឹងពាក្យថាស្រឡាញ់ជាតិមួយម៉ាត់នឹងយើងនិយាយច្រើនប៉ុន្តែ វាបានតែបន្ទោសគ្នាទេ បើសិនជាយើងកសាង សមត្ថភាពយើងឲ្យទៅជាមនុស្សខ្លាំងម្នាក់ហ្នឹងហើយអញ្ចឹងបានអ្នកស្រុកដែលរីចម្រើនអីហ្នឹងមានពេលខ្លះគេមិនដើរតួនាទី ជាអ្នកជួយជាតិផងគឺខំបង្កើតមុខរបរគេខំធ្វើអាជីវកម្មគឺខំធ្វើអីដែលស្របច្បាប់នឹងហើយ ដើម្បីអីគឺដើម្បីបង្កើនការងារក្នុងស្រុកគេឧទាហរណ៍គេធ្វើជា អាជីវកម្មអីមួយអញ្ចឹងនៅពេលដែលអាជីវកម្មនឹងដើរធ្វើបិទថាវាជាប្រយោជន៍ business របស់គេប៉ុន្តែនៅពេលណាវារីកធំទៅយកពីណាមកធ្វើការយកជនជាតិគេហ្នឹងមកធ្វើការធ្វើរហូតដល់ធ្វើមិនគ្រប់យកជនជាតិដទៃមកទៀតហើយប្រទេសគេអញ្ចឹងប៉ុន្តែសួរថាអ្នកទាំងអស់គ្នាហ្នឹង បាន គិតជាតិទេគិតអូរឿងប្រទេសជាតិធំគេអត់គិតហ្នឹងឯងគឺគិតរឿង ស្អីដែលគេគួរធ្វើតែហោដូចខ្មែរយើងទៅធ្វើការនៅកូរ៉េនៅធ្វើការនៅឯណា អូតកែទាំងអស់ហ្នឹងសិតតែជាអ្នកគិតនយោបាយជាតិថាអត់ទេគឺគិតធ្វើមិនឲ្យតែអាជីវកម្មគេនឹងដើរប៉ុន្តែពេលដែលគេធ្វើឲ្យទៅជា អ្នកមានសមត្ថភាពចឹងទៅអញ្ចឹងត្រូវការអាចចែកម្លេចការងារឲ្យមនុស្សហ្នឹងរហូតដល់កម្លាំងធ្វើការក្នុងស្រុកគ្រប់យកពីក្រៅស្រុកមកទៀតឃើញណាជួកម្លាំងធ្វើការទៀត ប៉ុន្តែសួរថាអាជីវកម្មទាំងអស់ហ្នឹងវាមានចំណែកក្នុងការជួយជាតិទេ Yes ត្រូវព្រោះវាមានចំណែកក្នុងការបងពុនឲ្យជាតិធ្វើឲ្យប្រទេសជាតិនឹងរីកចម្រើនដោយសារការងារទាំងអស់ហ្នឹងទាំងដែលខ្លួនគេមិនបានគិតថាគេជាអ្នកគិតជាតិគេមិនបាននិយាយចឹងផង តែគេខំធ្វើការងារគេឲ្យល្អឲ្យអាជីវកម្មគេដើរល្អមិនខុសច្បាប់ប៉ុន្តែអាអាក្តីល្អរបស់គេនឹងអាការប្រឹងប្រែងរបស់គេនឹង គឺជាការជួយជាតិយ៉ាងពិតប្រាកដជួយទីមួយគឺខ្លួនឯងឲ្យរួចពីអន់ភាពឲ្យវាមានលំនឹងខ្លួនឯងហើយជាទីពឹងរបស់អ្នកជំនាញខ្លួនផងសិទ្ធិធំធំអញ្ចឹងឥឡូវដូច Helen Mas អីចឹងតាធំធំបណ្ដោយហ្នឹងឬក៏អីស្អីគេ Jack ស្អីសិទ្ធិធំធំហ្នឹងសួរថា អ្នកដែលធ្វើការស៊ីប្រាក់ខែពីគាត់នឹងប្រហែលផ្សែនអ្នកនឹងហើយតាជីវកម្មធំធំហ្នឹងវាត្រូវតបងពូនឲ្យរត់ដែរចឹងពាក្យថាជាតិមួយម៉ាត់មានពេលខ្លះមិនបាច់និយាយផងមែនទេតើមិនមិនតលយើងអូទូស្រែកយើងទៅនិយាយបែបជាអ្នកក្លាហានហៅថាជឿជាតិ បាទតែមិនពេលខ្លះស្រែកដាក់ YouTube ទេស្រែកខ្លាំងទៅមើលតែចំណងជើងកុហកយើងរហូតអូ vivo ហើយឯងខំតែមើលមកនៅល្មិចយូយូយូទៅខូចពួកនេះនឹងចេះហើយចុះហើយវាវាមានទៅជួយស្អីកុហកបោកប្រាស់យើងតាំងពីចំណងជើងឡើងឃើញទេសារព័ត៌មានខ្លះអញ្ចឹងមកមើល អូវីវោហើយវីវោរឿងអីអូនៅនេះកុនហើយគឺវ័យខ្នោះហើយហើយដាក់ផ្លាកជាសារព័ត៌មានយើងមើលថ្មថាមិនដឹងថាអ្នកជួយឬអ្នកបំពល់ទេបំពល់នឹងអាត្មាគឺអ្នកមើលមិនដឹងជឿពីណាដាក់ចំណងជើងអត់ទាំងស្មោះត្រង់មួយខ្លឹមសារផងបាននិយាយបានអីមកជួយជាតិជួយជាតិថ្មថាបំពល់ឬក៏ជួយ ឬក៏គ្រាន់តែបាន view ច្រើនបានលុយពី YouTube ឬលុយពី Google អីប៉ុណ្ណឹងអញ្ចឹងអឺមេគាព្រះបរមគ្រូបានបង្ហាញឲ្យថា ជាទីពឹងរបស់អ្នកដតីបានទលមានទីពឹងខ្លួនឯងនឹងទាំងផ្នែកផ្លូវកាយទាំងផ្នែកផ្លូវចិត្តហ្នឹងហើយអញ្ចឹងយុវជន ជំនន់យើងក្រោយក្រោយទាំងអស់យើងគួរនិយាយស្ដាប់គ្នាបាន ថា យើងឈប់ប្រើវប្បធម៌បន្ទោសគ្នាយើង ប្រើវិធីសាស្ត្រពង្រឹង ខ្លួនយើងធ្វើឲ្យជាមនុស្សមាន ប្រយោជន៍សម្រាប់សង្គមនឹងមុននឹងឌីលគេអត់ប្រយោជន៍ធ្វើឲ្យខ្លួនឯងមានប្រយោជន៍សិនហ្នឹងណាមកផ្ដាំអញ្ចឹងថាអេគេនឹងអត់ប្រយោជន៍ប៉ិនសួរយើងមានប្រយោជន៍អីយើងមានប្រយោជន៍អី គ្រាន់តែគ្រួសារមួយមើលមិនបានល្អហ៊ានទៅតេះដៀលគេចេញចេញចេញចេះអានោះវាសិតតែរឿងអត់ប្រយោជន៍រឹតតែអត់ប្រយោជន៍ទៀតនឹងចឹងចឹងបានអាត្មាឃើញថាការកសាងសមត្ថភាពឲ្យមានចំណេះម្នាក់ម្នាក់ហ្នឹងយុវជនយើងសម័យក្រោយហ្នឹងកុំចាំបាច់ចង់ទៅផ្ដួលណាណាកុំចាំបាច់ចង់ទៅប្រកួតជាមួយណាណា កសាងឲ្យជាអ្នកមានសមត្ថភាពទាំងចំណេះដឹងទាំងជំនាញទាំងភាសាមកឃើញច្រកនឹងឧទាហរណ៍ថាឥឡូវប្រទេសយើងចូលសមាជិកអាស៊ាន ការរុស្ស៊ីគឺវាតែងតែមានតំណែងតំណងជាមួយនឹងប្រទេសជិតខាងឥឡូវក្រុមហ៊ុនអីមួយធ្វើឡើង បើយុវជនយើងអត់មានចំណេះបើយើងអត់រៀនឲ្យខ្លាំងចឹងនៅពេលធ្វើការទៅយើងឈរតាណា มันគេមេដែរអូផ្នែកជំនាញជំនាញនោះវាយើងអត់ជំនាញមិនជំនាញគេដែរហ្នឹងចឹងបានថាវាមុននឹងឡើងទៅអាធំអីមួយក៏ទួលតែឃើញច្រកច្រកអាទូចទូចទូចទូចទូចទូចទូចទូចហ្នឹងកុំចោលអាហ្នឹងអាតូចតូចតូចតូចហ្នឹងក្រុមហ៊ុនធំមួយហ្នឹងវាត្រូវការជំនាញច្រើនណាបើវាទៅជាក្រុមហ៊ុនធំមួយហ្នឹងហើយយើងមិនតន់ចេះអាជំនាញទូចតែចង់ទៅធ្វើតាមេ បើអញមេក្រុមហ៊ុននឹងវិញណាអូហើយយើងមានគុណសម្បត្តិអីទៅធ្វើមេហ្នឹងណាអត់រៀនហ្នឹងណាហ្នឹងហើយសួរចឹងឯងស្មាននិយាយច្រើនបន្តិចចុះទៅវាសបោរឿងអ្នកនិយាយរឿងជាតិនឹងច្រើនប៉ិនមិនដឹងចាប់ពីតាណា វាអត់ដឹងកន្តណា ចាប់ពីតាណាថាស្រឡាញ់ជាតិស្រឡាញ់ជាតិនឹងចាប់ពីតាណាឬក៏ចេះតែបតោហ្នឹងសំគួរជាអ្នកនិយាយរឿងជាតិវាទោះមានសមត្ថភាពហ្នឹង ហ្នឹងហើយជួនកាលលេងលបែងជាពាក់គេរុំកោះចេញមកនិយាយរឿងជាតិអូជាតិធ្លាក់ដៃលបងឯងនឹងអាលាយមុនគេវាជាពាក់គេរុំកោះចេះបើជាពាក់ដោយសាររស់ស៊ីអីល្មមជាពាក់ដោយសាររឿងលបែងរឿងស្រារឿងអឺអាបាយមុខផ្សេងផ្សេងសោះហ្នឹងហើយ ចឹងថាយើងម្នាក់ម្នាក់ហ្នឹងគឺជាកោសិការបស់សង្គមកសាងខ្លួនឲ្យល្អម្នាក់ហ្នឹងកសាងខ្លួនឲ្យមានសមត្ថភាពម្នាក់ឲ្យតែមាន សមត្ថភាព រស់ដោយខ្លួនឯងហើយអាចជាទីពឹងរបស់អ្នកនៅជុំវិញខ្លួនបើមិនបានដល់សង្គមទាំងមូលក៏គ្រួសារយើងមួយកុំអោយរវល់គេកុំអោយពិបាកគេហ្នឹងហើយក ប៉ុណ្ណឹងថ្មថាធ្វើឲ្យសង្គមនឹងមាន ភាពពុនរាយមកហើយគ្រួសារមួយមួយនឹង គឺ អាចពឹងខ្លួនឯងបាន មាន សមត្ថភាពល្អក្នុងការប្រកបមុខរបរអីផ្សេងផ្សេងបានរៀងរៀងខ្លួនណាប្រឹងណាតើប្រឹងអត់មានដេកចាំពីណាជួយទេអត់ទេប្រឹងអេខ្ញុំល្ងងណារៀនខ្ញុំក្រណាស់ប្រឹង ហ្នឹងព្រោះយើងទៅដាក់ពាក្យធ្វើការស្អីក៏ដោយមិនមែនយកត្អូនគេយកយើងទេត្រូវតែប្រឹងនឹងឯងអញ្ចឹងបានអាតែនិយាយថាទោះរៀនមិនបានខ្ពស់តែត្រូវរៀនឲ្យច្រើនរៀនមិនបានខ្ពស់ត្រូវរៀនឲ្យច្រើនវគ្គតូចតូចនឹងហើយយើងឥឡូវយើងមានប្រព័ន្ធអ៊ីនធឺណិតមាន website ល្អល្អដែលយើងអាចរៀនខុសអីបាន កំពុលជាមួយ នឹងអាឡៃហេងសៀហ្នឹង កាន់ទូរស័ព្ទទំនើបគួរតែចេះអីពីប្រព័ន្ធហ្នឹងមានច្រើនណាដែលយើងអាចរៀនបានជាបណ្ដុំឯកសារដែលយកមិនចេះរៀនស្ងួតទេ Google ហ្នឹងចង់ចេះអីរៀនភាសាអី translate បានទាំងអស់